តែងតែនិយាយថាមិនដឹងថារកស៊ីអីហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញបាទជូនបងប្អូនទាំងអស់គ្នាពីគំនិតអាជីវកម្មដែល ជាប្រយោជន៍សម្រាប់បងប្អូនហើយក៏អាចឈានទៅដល់ការបើកអាជីវកម្មសម្រាប់បងប្អូនផងដែរនៅក្នុងយុគសម័យនេះបាទសម័យនេះគឺជាសម័យអ៊ីនធឺណិតបាទសម័យអ៊ីនធឺណិតអញ្ចឹងសម័យអ៊ីនធឺណិតគឺជាឱកាសល្អសម្រាប់បងប្អូន នៅក្នុងការខ្លាយខ្លួន ទៅជាសក្រិនទាំងវ័យក្មេងបាទទាំងវ័យក្មេងអញ្ចឹងអឺជាទូទៅ គឺការផ្ដើមអាជីវកម្មវាជាចំណុចមួយដែលល្អសម្រាប់យើងដែលយើងមាន បំណងរៀនគ្រប់គ្រងអាជីវកម្មហើយហើយយើងមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯងណា run your own business គឺគឺជាកត្តាមួយដែលម្នាក់ម្នាក់ឬក៏មនុស្សគ្រប់គ្នាដែលតែងតែចង់បាន ដែលខ្លួនជ្រើសរើស តាមរយៈការជ្រើសរើសមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មណាបាទហើយពេលដែលចាប់ផ្ដើមបង្កើតគឺអឺមានបញ្ហាត្រង់ថាទី1គឺមិនដឹង ថារលុយមកពីណាបាទទី2គឺអឺមិនដឹងផ្ដើមរស៊ីអ្វីបាទមិនដឹងផ្ដើមរស៊ីអ្វីអញ្ចឹងថ្ងៃនេះគឺខ្ញុំយក ចំគំនិត2ចំណុចនេះដែលថាគួរដែលរស៊ីពីអ្វីហើយតើយើង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 ទោះបីតែយើងនៅកំពុងតែរៀនក៏ដោយគឺយើងអាចឆ្លៀតពេលក្នុងការធ្វើបានជាពិសេសគឺស្ថិតនៅក្នុងសម័យ digital ហ្នឹងឯងបាទអូខេបាទហើយសម័យ digital ដែលយើងអាចដើរបានគឺគឺជាលក្ខណៈបែបនេះឯងបាទនេះហេតុអីបានជាមនុស្សគ្រប់គ្នាបាទទាញទៅរកការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកបាទនេះគឺជាកត្តាហើយនៅគណៈពេលដែលយើងមាន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 วิดีโอประตอบครับ